ជីវិតនេះឯងរូបរាងកាយចិត្តវិញ្ញាណយើងទាំងអស់គ្នាហ្នឹងគឺជាទុកដោយការលំបាកថែរក្សាញាតិញោមមានរូបកាយតើមួយថ្ងៃមួយថ្ងៃត្រូវធ្វើអីខ្លះសម្រាប់វាព្រឹកឡើងលុបមុខដោះមាត់ដោះធ្មេញមួយទឹកសម្អាត មាន គ្រឿងរុំព័ទ្ធដោយសម្លៀកបំពាក់រវល់ប៉ុណ្ណាដោយសារខណ្ឌហ្នឹងដោយសារជីវិតហ្នឹងដោយសារខ្លួនប្រាណហ្នឹងតែប៉ុណ្្នឹងឯង មានអីរងថ្ងៃព្រឹកឡើងធ្វើអីព្រឹកឡើងធ្វើអីព្រឹកឡើងលុបមុខដោះមិញក្លៀកពាក់បញ្ចប់បាយនឹងហូបបាយសិនកុននោមរត់ទៅបាត់ជើងទៀតរាល់តែថ្ងៃហ្នឹងបើយើងបោកប៉ាន់អាការងាររវល់ដោយសាររូបកាយនេះ អញ្ចឹងហើយបានជាមានអ្នកដែលធុញទ្រាន់នឹងរូបកាយជាមនុស្សនេះខំចម្រើនឈានទៅកើតជាព្រំជាអីមិនបាច់ជុះអាចមិនបាច់ហូបបាយនោះណារឿងអញ្ចឹងបើយើងអត់គិតយើងអត់ដឹងអត់ដឹងថាវាຕົកវាលំបាកប៉ុណ្ណាទេដោយអាត្មានឹងជិះឡានមកសំដែងធូនហ្នឹងមុំតែមកដល់ត្រូវចុះជួសនោមពីរបីដងថាវាធុញអើយធុញហ្នឹងជួនកាលមិនហ៊ានឆាន់ទឹកពិបាកថែរក្សាកណ្ណាគឺຕົកដោយលំបាកថែរក្សា សាបើវាសុខភាពល្អវាមិនសូវអីទៅវាឈឺទៀតហ្នឹងអាប៉ុន្តែអត់មានការពិចារណាអត់មានធួតណាស់ទឿនសវឹងអូយសវឹងសវឹងនឹងរូបសវឹងនឹងកម្លាំងសវឹងនឹងទ្រព្យសម្បត្តិសវឹងនឹងយសស័កសវឹងនឹងគេឈ្មោះសវឹងសវឹងសវឹងងាប់បាត់មានបានអីមនុស្សសម័យមុនក៏មានអ្នកមានដែរញាតិញោម 100ឆ្នាំមុនក៏មានសិទ្ធិ200ឆ្នាំមុនក៏មានសិទ្ធិ300ឆ្នាំមុនក៏មានសិទ្ធិឥឡូវសិទ្ធិនោះសិទ្ធិស្រុកខ្មោចអស់អត់មានបានមកសិទ្ធិស្រុកឥឡូវនេះទៀតទេណាយើងក៏អញ្ចឹង100ឆ្នាំទៀតស្មានមកបានអង្គុយអញ្ចឹងទេទេណាទាំងអស់គ្នានឹង100ឆ្នាំទៀតគិតថាបានមកអង្គុយមើលមុខគ្នាអញ្ចឹងទៀតទេងាប់បានណាហ្នឹងហើយ ហ្នឹងហើយអញ្ចឹងទៅហើយខ្មែរចង់សំដែងទៅមុខបន្តិចទៀតកន្លែងដែលព្រះអង្គសំដែងថាគាថាបន្តនឹងថាវិសាសៈបរមាញាតិវិសាសៈបរមាញាតិប្រែថាញាតនឹងមានការស្និទ្ធស្នាលជាយ៉ាងក្រៃលែងពាក្យថាមានការស្និទ្ធស្នាល ជាយ៉ាងក្រៃលែងក្នុងព្រះអត្តកថា ព្រះអរហន្តទាំងឡាយលោកបានពន្យល់ថា ពាក្យថាញាតមានការរាប់អានគ្នាល្អទៅបាន វាទល់តែមានការស្និទ្ធស្នាលក៏ប៉ុន្តែបើទោះជាសាច់ឈាមនឹងជាឪបង្កើតកូនបង្កើតម៉ែបង្កើតកូនបង្កើតអីមិនមិនម៉ែបង្កើតទេឬហៅបានម៉ែបង្កើតទេបានទេអូចឹងបានហៅបានតកូនបង្កើត ហ្នឹងអាប្រសិនបើមិនមានការស្និទ្ធស្នាលទេ វាຕົកដូចជាអ្នកដទេប៉ុន្តែលោកសំដែងទៀតថា អ្នកដតីសោះមានភាពស្និទ្ធស្នាលមានការដឹងសុខទុក្ខគ្នា ប្រកបដូចជាញាតចឹងមែនឬមែនហ្នឹងអាអញ្ចឹងញាតនៅក្នុងទីនេះ ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីញាត7សន្តានហ្នឹងបើនិយាយទៅរាប់តាំងពីបងប្អូនបកើតជាដូនមួយជាទួតមួយជាលួតហួសជាលួត3តំណទៅទៀតក៏នៅតែជាញាតប៉ិនយើងមើលបងប្អូនឥឡូវតែត្រឹមជាដូនមួយដូចនៅជើងមេឃមកខាងម្នាក់បាទមែនទេដូចដូចដូចនៅជើងមេឃមកខាងម្នាក់រួរស់ឲ្យស្និទ្ធស្នាលអត់បានណាទាំងអស់ទៅគ្នាគ្រប់ទៅទីកន្លែងតាមមើល ដូចជាឆ្ងាយណាស់ទៅណាដូចឆ្ងាយណាស់ទៅហ្នឹងហ្នឹងហើយប៉ុន្តែរឿងនេះរឿងមកអំពីអីញាតិញោមមកពីវាស្រុតចុះគុណធម៌សេចក្តីស្រឡាញ់ការរាប់អាននឹងវាស្រុតចុះដោយសារគុណធម៌នឹងវាស្រុតចុះណាមួយខ្វះការណែនាំពីឪពុកម្ដាយ ពងដែរនឹងមិនបានប្រាប់ថាកូននេះត្រូវញាតយើងអ្នកត្រូវជាទួតមួយខ្លួនឯងត្រូវជាដូនមួយខ្លួនឯងត្រូវជាទួតមួយខ្លួនឯងនេះត្រូវមីនេះត្រូវអ៊ំម៉ែឪខ្វះកន្លែងហ្នឹងដល់ខ្វះកន្លែងហ្នឹងកូនវាកើតមកមិនដឹងអត់ដឹងទេស្មាធ្លាប់សួរបងប្អូនស្មាត្រឹមជាដូនមួយអីអីស្មាជាទៅសួរថានេះនេះត្រូវម៉េចមួយនេះឯងអត់ដឹងនេះត្រូវមួយម៉េចមួយនេះឯងអត់ដឹងបើវាមិនដឹងអញ្ចឹងឲ្យវាទៅរាប់អានថាម៉េច ណោះបើម៉ែឪមិនប្រាំសំខាន់យើងជាតែបន្ទោសក្មេងទៅវាអត់ចេះរាប់អានបងប្អូនម៉ែនេះម៉ែនោះម៉ែនឹងឯងមិនសូវប្រាប់កូនទេណោះណាបានអាប្រពយើងរឿងរឿងហ្នឹងមកសំដែងម៉ែចង់ចង់និយាយរឿងហ្នឹងដោយសារបងប្អូនមកច្រើនម៉ែរំលឹកចឹងថាទោសមិនមែនទោសកូនទេទោសភាកច្រើនទោសម៉ែឪទោសជាដូនជាតាមិនសូវប្រាប់ថានេះត្រូវជាដូនមួយឯងអានេះត្រូវជាទួតមួយឯងណា ទួតជាមួយគ្នាណាពូចឯងជាមួយគ្នាណាត្រូវរាប់អានគ្នាអត់សូវបានលឺអញ្ចឹងទេមែនឬមែនហើយដល់ឲ្យកូនវាដឹងមិនកូនវាអត់ដឹងទេ ទំពាំងស្នងឫស្សីប៉ុន្តែ ទំពាំងវាដុះតាមឫស្សីណាមិនទំពាំងលូតមុនឫស្សីទេហ្នឹងយើងមើលឫស្សីបើដើមណាខ្ពស់ទំពាំងលូតខ្ពស់ដើមណារិចដាក់អាទំពាំងមកក៏រិចដូចតែគ្នានឹងវាអត់ខ្ពស់រួចដែរ នឹងចឹងចឹងវិន័យព្រះអង្គអនុគ្រោះណាចំពោះញាតចំពោះញាតចឹងបានការត្រាស់ដឹងរបស់ពពុទ្ធនឹងមាន3ចំណុចការខំព្យាយាមរបស់ពពុទ្ធមាន3ចំណុចទី1ហៅថាពុទ្ធតចរិយាពុទ្ធតចរិយាការប្រឹងប្រែងទាំងឡាយនឹងគឺប្រយោជន៍ដើម្បីឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធទី2គឺញាតតថចរិយា គឺព្រះអង្គដើម្បីប្រោសពពួកញាតរបស់ព្រះអង្គឃើញទេ ហើយទី4ទី2មិនហ่าទី3គឺលោកកថាចរិយា គឺដើម្បីប្រោសពពួកសត្វលោកទាំងអស់នៅក្នុងវិន័យនៅក្នុងវិន័យក៏ប្រងអនុគ្រោះចំពោះភិក្ខុទៀតភិក្ខុសង្ឃឲ្យរបស់របរទៅសាមញ្ញជនធម្មតាមិនបានទេបាទសបាសិកាធម្មតាមិនបានទេត្រូវទោសក៏ប៉ុន្តែបើជាប់សាច់ញាតិលោកឲ្យបាន គឺជាការអនុគ្រោះថាឲ្យមនុស្សចេះស្រណោះគ្នាចេះរាប់អានគ្នាបើនិយាយពីពូជដើមពីដើមមកមនុស្សវាពូជតែមួយទេតែមួយតែគ្នានឹងឯងប៉ុន្តែវាបែកគ្នាច្រើនទៅច្រើនទៅច្រើនទៅច្រើនទៅបាត់អស់ណាហើយដូចថ្មអីដូចទៅទៅនៅខាងតមូងអត់ស្គាល់ដល់អត់ស្គាល់ប៉ិនមិនស្គាល់វាមានដោយសារអីបើដោយសារវាមិនធ្លាប់នៅកន្លែងហ្នឹង មកជុំគ្នាចិត្តមករោងបនសួរទៅសិតបងប្អូនទាំងអស់ណាខ្លះនឹងស្លាប់ទៅវិញមិនតាន់ដឹងបងប្អូនគ្នាផងណាអញ្ចឹងសំខាន់ណាស់ញាតិញោមពុទ្ធបរិស័ទកុំភ្លេចថាយើងស្ដាប់ធัวព្រះអង្គសម្ដែងថាម៉េចញាតិសង្កហោណាញាតិសង្កហោការសង្គ្រោះញាតិនាំមកនៅមង្គលដ៏ឧត្តមការសង្គ្រោះញាតិមានពីរបីចំណុចកន្លែងហ្នឹង ទានញ្ញៈធម្មចរិយាចញាតិកញ្ញតនញ្ញៈសង្កហោណាការបរិច្ចាគទានជាមង្គលដ៏ឧត្តមទានញ្ញៈធម្មចរិយានេះគឺការប្រព្រឹត្តធម៌ជាមង្គលដ៏ឧត្តមញាតិសង្កហោក៏ជាមង្គលដ៏ឧត្តមពាក្យថាសង្គ្រោះនេះមានពីរចំណុចមិនមែនពាក្យថាសង្គ្រោះផ្ទាល់តែឲ្យលុយឲ្យកាក់បានឈ្មោះថាសង្គ្រោះទេ ពាក្យថាសង្គ្រោះញាតគ្រាន់តែថាដឹងសុខទុក្ខគ្នា ឧស្សាហ៍សួរសុខទុក្ខគ្នានៅពីស្រុកមួយស្រុក មួយសួរតំណឹងដឹងគ្នា ដោយការរាប់អាននឹងក៏គេហៅថាសង្ឃសង្គ្រោះសង្គ្រោះដោយចិត្តសង្គ្រោះដោយមេត្រីភាពជាងការមិនមានលុយកាក់អីឲ្យ មានគណិតឲ្យយោបល់ត្រូវធ្វើយ៉ាងនេះយ៉ាងនោះ ប្រកបមុខរបរនេះមុខរបរនោះ អាហ្នឹងក៏គេហៅថាសង្ឃគ្រោះញាតធ្វើអាក្រក់ណែនាំញាតឲ្យធ្វើល្អកុំឲ្យដើរផ្លូវខុសអាហ្នឹងក៏ឈ្មោះថាសង្ឃ សង្គ្រោះពាក្យសង្គ្រោះមានន័យច្រើនយើងត្រូវយល់ពាក្យសង្គ្រោះក៏មិនដឹងណាមិនឲ្យលុយចាយមួយម៉ាត់ហ្នឹងទៅសង្គ្រោះអីអោះលុយចាយមួយម៉ាត់ជួយលុយចាយមួយរៀលហ្នឹងអាអញ្ចឹងពាក្យថាសង្គ្រោះវាមិនមែនតែរឿងលុយទេរឿងលុយមិនបាច់ញាតក៏គេឲ្យបានដែរប៉ុន្តែអ្វីដែលអ្នកដតីឲ្យមិនបានគឺសាច់ឈាមបងប្អូនណានឹងចឹងដែរអត់មាន អ្នកណាមករំលាយអត់មានអ្នកណាមកកាត់ផ្ដាច់ក្រៅតែពីយើងមិនចេះសាមគ្គីគ្នាអាត្មានិយាយហ្នឹងមិនមែនសម្រាប់បងប្អូនអាត្មាអីទេញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាហ្នឹងក៏អញ្ចឹងដែរណាចប់ហើយតែស្មានទេសធោអីមកទេសធោរឿងបងប្អូនសោះណានឹងធោព្រះព្រះអង្គសំដែងណាព្រះអង្គសំដែងអញ្ចឹង ឥឡូវនឹងសល់កន្លះម៉ោងទៀតញាតិញោមមានឆ្ងល់អីចង់សួររឿងអីនឹងឥឡូវមានសំណួរសាកសួរខ្ញុំកណាឈ្មោះនឹមណៃសំណួរសួរប្រតិជនធម្មចាលោកអាចារ្យខ្លះមាន ប្រសាសន៍ថាបើយកមេឃពោមកយកមកធ្វើ ពិធីពុទ្ធាពិសេសមានបាបធ្ងន់ណាយកមេឃពោមកហ៎ អឺពោនឹងវាបើពោមែនតែនយើងមិនអាចបៀតបៀនបានទេណាណាយើងមិនអាចកាត់មិនអាចកាប់បានទេបើយើងចង់ឲ្យវិស័យពោយើងទៅអវិស័យកន្លែងដើមពោនឹងបដ ாய் ទៅទៅថ្វាយអង្គមបដ ாய் ទៅអញ្ចឹងណាប៉ុន្តែបើពោនឹងមិនមែនជាពូជពោដែលព្រះអង្គត្រាស់ដឹងទេអាហ្នឹងវាអត់អីទេ ពោវាមានជាងគេពោស្រុកយើងហ្នឹងកតុយខ្លីៗមិនមែនទេពាក្យពាក្យថាពោអញ្ចេះញាតិញោមពោសរសេរពួរស្រអោធัวស្រអេពោធិចឹងវាតាមសម័យកាលនៃព្រះសម្មាសម្ពុទ្ធកាល ពីសម័យពុទ្ធមុនមុនជួនកាលមិនត្រាស់ក្រោមដើមពោដូចយើងចឹងទេជួនកាលលោកគង់ក្រោមដើមលវាដល់ក្រោមដើមលវាក៏បានត្រាស់ដឹងចឹងសម័យនោះគេគោរពដើមលវាថាជាពោធិព្រឹក្ស នឹងអញ្ចឹងបានណាបៀតបៀនពូជពោហ្នឹងមានបាបធ្ងន់ដល់ទៅសម័យនេះព្រះអង្គអត់ត្រាស់ក្រមដើមលវាទេ ណាកាប់បាំងលវាអត់អីពីព្រោះជាយុគសម័យដែលប្រពុតមិនត្រាស់ក្រមដើមនោះអឺហើយសម័យខ្លះទៀតប្រពុតអង្គខ្លះលោកគង់ក្រមដើមឫស្សីណាហើយដើមឫស្សីណាដែលប្រពុតគង់ទៅបានត្រាស់ដើមឫស្សីនោះគេគោរពជាដើមពោហៅតពោតិព្រឹក្ស ពោធិព្រឹកហ្នឹងព្រឹកស័កហ្នឹងគឺដើមឈើហ្នឹងឯងព្រឹកសានោះប្រែថាជាដើមឈើដែល ប្រពុតបានត្រាស់នឹងចឹងហើយក្នុងអរិកថាបានបញ្យល់ថាបើអ្នកណាទៅសម្លាប់ដើមពោហ្នឹងមានទោសចិត្តចិត្តអនន្តរិយកម្មណាធ្ងន់ធ្ងរប៉ុន្តែបើយើងមើលផងពិនិត្យថាបើមិនមែនជាពូជពោមកទេអាហ្នឹងរឿងផ្សេង ប៉ុន្តែបើពោមែនតែនតែម្ដងសម័យពីដើមក៏គេអត់ហ៊ានកាប់ដែរដូចសម័យប្របាទធម្មាសោកដែលចម្លងពូជពោពីឥណ្ឌាទៅលង្កាទៅប្រទេសស្រីលង្កានៅក្នុងពុទ្ធសករាជ236ពេលព្រះអង្គបរិនិព្វានទៅបាន236ឆ្នាំគិតទៅជាង2000ឆ្នាំហើយដែលប្រនាងសង្កមិតាធេរី ជាបុត្រីរបស់បាទធម្មាសោកណោមតាមសំពើទៅហ្នឹងគឺប្របាទ ធម្មាសោកអធិដ្ឋាន ថាប្រសិនបើខ្ញុំនេះជាទាយាទនៃព្រះពុទ្ធសាសនាជាអ្នកមានសទ្ធាជ្រះថ្លាមិនងាករេពីពុទ្ធសាសនាមែនសូមឲ្យមេឃគោនឹងដាច់ធ្លាក់ចុះមកដោយខ្លួនឯងមកបដិស្ថាននៅក្នុងផើងហើយផើងមាសដែលប្របាទធម្មាសោកធ្វើនឹងគ្រាន់តែកម្រាស់កម្រាស់មាត់មាសហ្នឹងកម្រាស់កែមវាកណ្ដាប់មាត់វាប្រពន្ធគុលប្រពំឲ្យតម្រៃហើយកម្រាស់បាតវា3ធ្នប់ ហើយនឹងពីមកពីមាត់មកខាងទៅមាត់មកខាង3ហាត់ហ្នឹងឯងធំហើយដាក់ដីលាយដោយទឹកដោះជីល្អល្អហើយមេឃពោនោះក៏ដាច់ធ្លាក់ចុះមកដោយខ្លួនឯងគឺគេអត់ហ៊ានកាប់អត់ហ៊ានកាត់ទេដោយសេចក្តីគោរពហើយពោនឹងបានសម្ដែងបដិហាអស់7យប់7ថ្ងៃកាលនោះនឹងបានហោះទាំង ផើងនឹងទៅក្នុងអាកាសអស់7យប់7ថ្ងៃទៀតបានចុះមកវិញហើយនាងសង្កមិតាធេរីនាំទៅសមុទ្រនឹងពួកនាគក៏មកច្បាំងដណ្ដើមយកទៅទៀតប៉ុន្តែនាគនឹងរឹតមិនឈ្នះនាង សង្កមិតាធេរីទេព្រោះនាងជាព្រះរហន្តីនាគនឹងក៏សុំចោះចាញ់ហើយសុំអង្វរសុំយកប្រពោនឹងទៅប្ររពបាន2 3ថ្ងៃរួចទៅបានហួសទៅដល់ស្រីលង្កាអញ្ចឹងបាននៅស្រីលង្ការស់ហ្នឹងពោនឹងមានអាយុដល់សប្តាហ៍ថ្ងៃហ្នឹង មកធ្លាប់បានទៅថ្វាយបង្គំនៅកន្លែងហ្នឹងហើយជុំវិញសពថ្ងៃគេធ្វើសិទ្ធិមាសការលបងពោលបងប្រពោនឹងសិទ្ធិមាសទាំងអស់នៅប្រទេសស្រីលង្ការាល់ថ្ងៃហើយហើយអាយុកាលប្រពោនឹងមើលទំនងជាមេឃមែនពីព្រោះគុលអត់ធំឯគុលប្រហែលប៉ុណ្្នឹងឯងប៉ុន្តែដុតដុះលូតទៅទិសឯសានឹងវែងអញ្ចឹងទៅគេយកដៃជាតុលតុលរបៀបជាមេឃអត់រឿមជាដើមទេបើដើមវារីកធំហើយប៉ុន្តែផើងមាសហ្នឹង គឺនៅក្រោមនឹងដដែលมันអាចចាក់ឬតណាឆ្ងាយបានពោនឹងតូចអាយុ2500ឆ្នាំជាងហើយនៅដល់សប្ថ្ងៃនឹងខែ3នេះអាត្មាទៅម្ដងទៀតទៅផ្លែគុំម្ដងទៀតហ្នឹងហើយហ្នឹងបើដោយសេចក្តីគោរពមិនគួរកាត់ទេណាបើយើងយកពូជយកអីមកដាំជាគ្រាប់អីមិនអីទេណាយល់ទេយ៉ាងយល់ថាម៉េច ហ្នឹងហើយត្រូវហ្នឹងហ្នឹងហើយហើយឧបាសកសាកសួរមួយទៀតថា ទី1ហេតុដោយម្ដេចបានជាប្រពោធិសត្វទ្រង់ប្រសូតនៅក្នុងព្រៃទៅវិញម្ដេចមិនប្រសូតក្នុងព្រះរាជវាំងតើព្រោះអ្វីទី2ពពោសត្វប្រសូតបាន7ថ្ងៃពមាតាសោយទីមង្គតទី3ព្រះកុកុសន្ធោកោនេកមនោទាំង3ព្រះអង្គប្រសូតក្នុងព្រៃដូចព្រះសមណគោដមដែរឬទេ ធម្មតាព្រះសម្មាសម្ពុទ្ធតែងតែប្រសូត ក្នុងព្រៃអញ្ចឹងឯងណាហេតុអីបានជាត្រូវប្រសូតក្នុងព្រៃប្រសូតក្នុងអឺបរិណពានក៏ក្នុងព្រៃត្រាស់ដឹងក៏ក្នុងព្រៃពីព្រោះក្នុងនគរក្នុងអីវា ច្របោកច្រជាបាល់ណាស់ជាបោកជាបាល់មែនតើញាតិញោមឧទាហរណ៍ នៅនៅកន្លែងព្រះអង្គប្រសូតសពថ្ងៃឧទ្យានគេហៅថាឧទ្យានលំពិនីគេថែរក្សាទុករហូតមកដល់សពថ្ងៃហ្នឹងកន្លែងហ្នឹងតតឹងព្រៃហ្នឹង2គីឡូម៉ែត្របដោយជាង30គីឡូនៅឥឡូវកាលសម័យបារាំងហ្នឹងបាន កាត់ទៅជាចំណែកដីនេប៉ាល់ណាអាត្មាបានទៅគោរពពីរបីដងកន្លែងហ្នឹងហើយកន្លែងប្រសូកន្លែងត្រាស់ដឹងកន្លែងសំដែងធម្មចក្រ កន្លែងបរិណិព្វាននៅក្នុងឥណ្ឌាសពថ្ងៃណាដល់យើងសិក្សាមកវិញបានជាកន្លែងពិសេសពិសេសតែងតែនៅ ក្នុងព្រៃពីព្រោះថាកន្លែងហ្នឹងវាមិនវាមិនកក្រិចឲ្យទៅនៅក្នុងក្រុងអត់ល្អទេឧទាហរណ៍ថាព្រះអង្គប្រសូតក្នុងក្រុងចង់ធ្វើជាវិមានគោរពបូជាធ្វើអត់ល្អឧទាហរណ៍ថាប្រសូតក្នុងពេទ្យចុះទៅប្រសូតក្នុងពេទ្យចុះ ហើយទៅរុះពេទ្យគេចោលឲ្យធ្វើចែកដីឯមិនកន្លែងហ្នឹងធ្វើបង្កើតទេកន្លែងក្នុងវាំងសិទ្ធិមាននងមាននាងសិទ្ធិកន្លែងគេបរិភោគកាមគុណទៅធ្វើកន្លែងគ្រប់បូជាមិនកើតឃើញទេយល់ទេព្រះអង្គកម្មវិធីពិសេសនៅ ក្នុងព្រះរាជវាំងមានតែមួយគត់គឺអភិសេកអានឹងមកពីអីមកពីកម្មវិធីបរិភោគកាមគុណក៏ប៉ុន្តែការប្ររពដើម្បីចិញ្ចាក់កាមគុណគឺសិតតែនៅ ក្នុងទីស្ងប់ស្ងាត់ ព្រះអានន្ទក៏សាកសួរព្រះសម្មាសម្ពុទ្ធដែរនៅពេលដែលព្រះអង្គចិត្តបរិណិព្វានព្រះអានន្ទបានសាកសួរព្រះអង្គសូមអង្វរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើន សូមព្រះអង្គកុំបរិណិព្វាននៅក្នុងព្រៃស្ងាត់នេះឡើយពីព្រោះព្រៃនេះជាដែនដីនៃនគរតូចសូមព្រះអង្គបរិណិព្វានក្នុងនគររាជក្រឹសឬក៏សាវត្ថី អីទៅវិញទៅជាកន្លែងដែលស្ដេចធំធំគេនឹងចាត់ចែងព្រះសរីរៈព្រះអង្គដ៏អឡារឹកក្រឹកក្រែងប្រងខត់ថាមនីលណនអ្នកកុំគិតយ៉ាងនេះឡើយនឹងក្នុងបៃដកលេខ16ឈ្មោះមហាបរិណិពានសោតញាតិញោមបើកមើលមើលកន្លែងហ្នឹងកន្លែងហ្នឹងអនន្តក៏សុំដែរសុំព្រះអង្គថាកុំបរិណិពានក្នុងព្រៃមិនសមទៅនឹងឋានៈព្រះអង្គទេព្រះអង្គថាអ្នកកុំគិតថាកន្លែងនេះជាកន្លែងស្ងាត់ឡើយកន្លែងនេះពីអតីតកាល យូរឆ្នាំហើយ ជានគរដ៏ស្ដុកស្ដំមួយឈ្មោះហង្សាវតីនគរកាលនោះព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គកើតជាស្ដេចចក្រនៅកន្លែងនោះបរិបូរដោយមនុស្សបរិបូរដោយគោក្របី មាសប្រាក់ប៉ុន្តែកន្លងរាប់ម៉ឺនឆ្នាំទៅទីក្រុងដ៏ល្បីឈ្មោះនេះក៏ត្រូវคลายទៅជាព្រៃរហោស្ថានឃើញទេនឹងចឹងដែរតាមពិត យើងមើលចុះអ្នកដែលអាចចិញ្ចាអំពីវត្តតុកបានគឺមិនមែនត្រូវច្បុកច្បល់ទេព្រះយោះក៏ដោយពេលនៅច្បុកច្បល់ច្បុកច្បល់ជាមួយស្រីស្រីនឹងរស់ធัวមិនឃើញទេដល់រត់ចូលទៅក្នុងព្រៃជួបព្រះអង្គទៅបានសម្រេចធัวហើយញាតិញោមស្មានស្រួលចិត្តណាស់នៅផ្ទះហ្នឹងស្មានស្រួលចិត្តជាងអាត្មានៅវត្តណាស់រាល់ថ្ងៃណានៅនៅផ្ទះហ្នឹងមានកូនមានចៅមានប្តីមានប្រពន្ធតោងកតុយមកក្រោយស្មានស្រួលជាងអាត្មានៅវត្តណាស់ហ្នឹងហ៎ ស្រួលទេបើស្រួលព្រះអង្គនៅក្នុងហើយព្រះអង្គទៅព្រៃទេហ្នឹងហើយហើយរឿងប្រសូតបាន7ថ្ងៃហើយព្រះអង្គក៏បានព្រះមេដាសោយទីមង្គតនោះក៏ជានិយាមជាធម្មនិយាមជាធម្មតាពីព្រោះបុណ្យបារមីរបស់ព្រះមេដាគ្រប់ព្រះអង្គទាំងអស់របស់ព្រះ សម្មាសម្ពុទ្ធ បន្ទាប់អំពីប្រសូតហើយការដែលមកចាប់ជាតិជា មនុស្សនេះគ្រាន់តែជួយមកផ្ដល់កំណើតឲ្យព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះគ្រប់មេដាទាំងអស់សុទ្ធតែមានបុណ្យមួយសែនកាត់អញ្ចឹងណាដោយសារជាកិច្ចការរបស់លោកចប់ត្រឹមតែ ផ្ដល់កំណើតឲ្យព្រះពោធិសត្វហើយត្រូវចប់នៅ មនុស្សត្រូវទៅយកកំណើតជា ទេវតាវិញមិនជាការលំបាកទេប៉ុន្តែយើងឃើញអាយុខ្លីយើងថាអីក៏អាយុខ្លីម៉េះប៉ុន្តែទៀងថាពីនឹងទៅលោកត្រូវទៅដល់សត្វវិញ ដូចគ្នានឹងដូចគ្នានឹងព្រះរាជាណាមួយដែលមានអំណាចឬក៏មន្ត្រីដែលមានអំណាចណាមួយមានភារៈចុះមកជួយយើងហើយលោកធ្វើខ្ទមតូចមួយនៅស្នាក់ជាមួយយើងនៅពេលដែលជួយយើងហើយលោកក៏ចាក់ចោលពីខ្ទមហ្នឹងទៅនៅវាំងវិញមិនមែនជាការលំបាកទេប៉ុន្តែយើងឃើញអាការដែលចាក់ចេញរបស់លោកថាហាក់ដូចជារឿងដែលកំសត់រឿងដែលគួរឲ្យភ័យមិនមែនទេ អាត្មាវាដឹងតែងាប់ហើយទៅទេវតាសុខចិត្តងល់ឥឡូវនោះឯងហ្នឹងអាមែនតើព្រោះវាវាមិនដឹងមិនចាំមើលបន្តិចទៀតសិនហ្នឹងយល់ទេហ្នឹងហើយហើយទី3ព្រះកកុសន្ធោហ្នឹងឯងទៅឆ្លើយឲ្យមិញណាហើយមួយទៀតបានសក់ស្វាយឆេងនៅភូមិបណ្ណាពាក្យថាព្រះពុទ្ធសាសនាមានន័យដូចម្ដេច ព្រះពុទ្ធសាសនាប្រែថាជាអវាទរបស់ព្រះពុទ្ធជាពាក្យបង្រៀនរបស់ព្រះពុទ្ធអញ្ចឹងការដែលកាន់ពុទ្ធសាសនាមានន័យថាជាការកាន់ធម៌របស់ព្រះពុទ្ធយល់ទេនឹងដូចដូចព្រះអង្គសម្ដែងថាម៉េចសពបាបាសអករណង្គកសលាសោកសម្បទាសិចិត្តប្រយោតបណង្គអេតាំងពុទ្ធាអ្នកសាសនាំ ការមិនធ្វើបាប ការបំពេញកុសល ការជំរះចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់ទាំងនេះជាពាក្យព្រៀងប្រដៅរបស់ព្រះពុទ្ធទាំងឡាយឬថាទាំងនេះឯងជាព្រះពុទ្ធសាសនាគឺពុទ្ធានសាសនាណាពាក្យថាទុក្ខអរិយសច្ចៈសមុទយអរិយសច្ចៈនិរោធសច្ចៈមគ្គសច្ចៈអឺក្នុងទីនេះវាត្រូវចូលទៅដល់អភិធម្មប៉ុន្តែសច្ចៈនៅក្នុងលោក មានសច្ចៈនឹងឯងគឺជាសច្ចៈ ដ៏អស្ចារ្យជាសច្ចៈដោយ ប្រកបគឺមាន4ហ្នឹងជាទុក្ខសច្ចៈស្អីជាទុក្ខសច្ចៈតួជីវិតរបស់យើងទាំងអស់នេះគឺជាទុក្ខអត់មានសុខទេសច្ចៈគឺទុក្ខជាទុក្ខសច្ចៈសំបីខណៈយើងសើចខណៈយើងសប្បាយក៏នៅក្នុងសច្ចៈទុក្ខដែរអត់មានជាសុខសច្ចៈទេសុខសច្ចៈមានតែមួយគត់គឺនិរោធសច្ចៈហៅថាព្រះនិព្វានហេតុអីបានជាខណៈសប្បាយហៅថាទុក្ខដែរ ប៉ុន្តែសេចក្តីទុកដែលយើងយកមកនិយាយសពថ្ងៃដល់តែយើងកើតទុកទល់តែយើងឈឺគណៈយើងដេកស្រួលយើងអត់ថាទុកទេមែនទេចឹងមែនទេអាគណៈពេលជាពីជំងឺយើងអត់ដឹងថាយើងទុកទេ បានកូនមកយើងអត់ដឹងបានទុកទេ តាមពិតបានកូនក៏បានទុកបានចៅក៏បានទុកសិតតែដុំទុកទាំងអស់កើតឡើងនាំមកនៅកង្វល់ទាំងអស់មានកូនមួយព្រួយកូនមួយ មានកូនពីរព្រួយកូនពីរមានកូន3ព្រួយកូន3មានប្រពន្ធមួយព្រួយប្រពន្ធមួយ មានប្រពន្ធពីរព្រួយប្រពន្ធពីរ មិនដែលប្រពន្ធណានាំសបាយឲ្យមិនដែលឃើញផងនាំទៅមុខជូរឲ្យរហូតមែនមែនទៅផ្ទះប្រពន្ធនេះខ្លាចប្រពន្ធនោះខឹងមានតែបាត់សុកអីមែនទេអឺហ្នឹងហើយចង់នឹងឯងដែលហេតុនាំឲ្យកើតទុកនោះយល់ទេអត់ដៃរហូតចឹងស្រួលហ៎អត់រហូតចឹងស្រួលស្រួលប៉ិតវាមិនចង់ស្រួលសោះណាហ្នឹងហើយ ដូចដូចញាតិញោមមើលទុកទុកបើយើងមកពីបល័យទុកសច្ចៈណាទុកវាមកពីបល័យថាទុនិងខៈខៈនឹងប្រែថាដំណើរវិវត្តដំណើរហើយទុនឹងប្រែថាទ្រាំជាធម្មតាអ្វីដែលទ្រាំមិនបានមានន័យថានៅដល់ដែលមិនបានអានឹងឯងគេហៅថាទុកញាតិញោមអង្គុយដបងរយជើងអាដបងទឹមអង្គុយភ្លាមទឹមភ្លាមចុកជើងឯងឥឡូវចុកនៅ ចុកហើយហ្នឹងហើយមានន័យថារក្សានៅដូចដើមអត់បានទេហ្នឹងហើយសឹងបែកហ្នឹងចិត្តបែកហ្នឹងហើយអហើយដល់ពេលញាតញោមចប់ធัวទៅលាតជើងសណ្ដោកទៅស្រួលទេស្រួលថាស្រួលនឹងបានមកពីអីថាបានមកពីអាចុកមិញណាកុំតែចុកគ្មានស្រួលទេសបាយក្នុងលោកនេះគឺកើតមកពីទុកទាំងអស់បើមិនមានទុកអត់ស្រួលទេ អត់មានសបាយអីសោះទេឈឺ ឈឺការទុកដល់ពេលគេមើលជីវអូអដល់សួរថាអហ្នឹងបានពីណាថាបានមកពីឈឺនោះកុំតែឈឺមិនទៅអអីជាមួយជាហ៎អបានលុយបានកាក់មានទ្រព្យសម្បត្តិទៅថាអអើយអថាមិនបានអថាមកពីក្រអូកុំខ្លាចក្រមានតែអអីរឿងមានហ៎ដល់មន់វាអត់ចេះខ្លាចក្រវាមានចេះអអីបានមាសទៅសួរមន់ហ្នឹងគាត់ថាបានមាសវាអចុះវាមិនចេះខ្លាចក្រមែនឬមែនហ្នឹងហើយ ចឹងសបាយទាំងឡាយគឺកើតអំពីទុកទាំងអស់កើតពីទុកទាំងអស់ឧទាហរណ៍នៃញៀនឆ្នាំចឹងឧទាហរណ៍ដូចញៀនឆ្នាំចឹងពេលដែលដាច់ឆ្នាំវាពិបាកក្នុងខ្លួនបានចាក់ឆ្នាំបានអាហិតឆ្នាំនឹងទៅទៅស្រួលឃើញទេវតាមិនទៅស្រួលវាចង់តែអញ្ចឹងឯងប៉ុន្តែបើមិនមានរោគញៀនទេវាស្រួលនឹងកើតឯងញាតញោមញៀនស្លាមិនដែរអត់ស្លាទៅវាជូរមាត់អឺ ដកបានមកដូចស្រួលអ្នកញៀនបរិយដកបានមកដូចហើទៅស្រួលប៉ុន្តែបើគេមិនញៀនវាមានទៅស្រួលអីអញ្ចឹងស្រួលក្នុងលោកនេះស្រួលប្រហែលអេះលមោះទេនឹងថាអេះនោះអើយស្រួលអេះប៉ុន្តែថាបើគេមិនកើតលមោះចាំបាច់ទៅស្រួលអីលមោះព្រោះលមោះតែអេះយូរយូរវាដាច់ហើយអស់តែវាស្រួលបែកទឹកលងៃមកទៅរកមួយទៀត មុនដំបងរបស់អេសស្រួលអស់ពីស្រួលតបើយ៉ាងណាមិញរបស់ដែលបានក្នុងលោកនេះដូចគ្នាអញ្ចឹងមុននឹងបានវាកើតទុកព្រោះការមិនបានដល់តែបានហើយវាកើតទុកមួយទៀតព្រោះការបាត់បង់មែនឬមែនហ្នឹងហើយដោយប្រពន្ធអញ្ចឹងកាលទៅដឹងគេថាអូយធ្វើម៉េចឲ្យតែបានដោយមុំអញ្ចឹងដល់បានមកហើយធ្វើប្រពន្ធស្លាប់ទៅមិនត្រូវកើតទុកធ្វើបន់ឲ្យប្រពន្ធវិញហ៎ណោះ ហ្នឹងអាជាសច្ចៈគឺវាទ្រាំនៅមិនបានឥឡូវយើងថាអង្គុយហ្នឹងវាពិបាកឥឡូវអង្គុយសដោកជើងថាស្រួលអង្គុយឲ្យបានមួយថ្ងៃកុំក្រោកមើលត្រោមបានទេអត់អូឥឡូវថាអង្គុយចុកចកេះឥឡូវដេកអីដេកទៅស្រួលឥឡូវដេកមកអាទិត្យកុំក្រោកមើលបានទេអត់ទេអូយដូចមិនស្រួលសោះទៅរំគេក្រែងលើសបាយរំកុំឈប់មកយប់ទល់ភ្លឺមើលបានទេថាស្អីក៏មិនស្រួលពិតដែរ វាគ្រាន់តែទ្រាំមួយមិនបានរួមមួយទៀតទ្រាំមួយមិនបានរួមមួយទៀតច្រឡោតតតងចឹងឯងជីវិតមនុស្សសត្វលោកគឺចឹងឯងទេណាតែថាណាជាសេចក្តីសុខដែលយើងត្រូវការរួមមិនឃើញទេញាតិញោមរកឃើញស្អីដែលចង់បានហើយនៅនៅទាំងអស់ទីបំផុតនៃការចង់បានរបស់ញាតិញោមស្អីរកអត់ឃើញទេគ្រាន់តែមួយផ្លេតហ្នឹងចិត្តវាចង់បាននេះក៏រកអាហ្នឹងទៅរកអាហ្នឹងហើយចង់អានោះទៀតទៅរកអានោះបានហើយចង់អានោះទៀតទៅមើលមើលមើលមើលស្អីដែលថាជាទីបំផុតដែលយើងចង់អត់ទេ អត់ជឿទៅអត់ទេញាតិញោមឆ្អែតនៅនៅទេនៅទេអមួយទៀតទុក្ខសមុទយៈអរិយសច្ចៈសមុទយៈអរិយសច្ចៈគឺជាអង្គធម៌ដែលនាំឲ្យកើតទុក្ខហ្នឹងដែលនាំឲ្យកើតទុក្ខទី1ហ្នឹងអង្គធម៌បានដល់តណ្ហាអស់លោភៈប៉ុន្តែខ្លាញ់មកឈ្មោះថាតណ្ហារឿងទាំងអស់កុំតែចង់គ្មានបញ្ហាទេ ណារឿងចង់បានរឿងប្រាថ្នានឹងឯងគឺជា ប្រភពនៃសេចក្តីទុក្ខឥឡូវយើងថាកុំតែឈឺខ្ញុំមានតែការទុកអីទេអេមកពីចង់ជាតើបើចេះតែត្អូញមួយឈឺហ្នឹងវាចង់យកមួយទៀតអូគេជេរខ្ញុំខ្ញុំខឹងបើវាកុំជេរខ្ញុំមានតែខឹងអីខ្ញុំមានតែការទុកអីថាមកពីយើងចង់កុំឲ្យគេជេរបើយើងព្រមថាជេរជេរទៅមានតែការទុកអីប៉ុន្តែយើងចង់បានជំនួសចង់ឲ្យគេល្អជំនួសយើងតែអញ្ចឹងអាចង់នឹងឯងនាំឲ្យមានសេចក្តី ទុកណាលើកឧទាហរណ៍ងាយងាយកាលពីក្មេងនៅក្រមុំទៅណាមកណាត្រូវអ៊ុតសក់ត្រូវសិតសក់ត្រូវកាគៀបត្រូវជៀនត្រូវស្អីស្អីសពមុខខោអាវបានទៅចូលនឹងគេចោះចុះឥឡូវដល់កោសក់អស់លីងលីងមានទៅកើតទុកមួយសក់ទៀតទេកើតទុកទៀតទេឲ្យតែឈប់ត្រូវការមានន័យថាឈប់ការទុកជាមួយសក់បើយើងនៅត្រូវការសក់មានន័យថាយើងនៅតែការទុកជាមួយសក់លៀបបន្តិចវាមកខ្មៅទៀតអូវាមកសទៀត សូឲ្យលៀបឲ្យខ្មៅកើតទុកទៀតអត់លុយទិញថ្នាំមានថ្នាំឲ្យភ្លេចលៀបឲ្យចេញអាគុលសមកទៀតខ្មាស់គេទៀតដល់ទៅឈប់រវល់ឈប់ខ្វល់មែនឬមែនហ្នឹងហើយខ្វល់រឿងអីស្រឡាញ់អីគឺវានឹងឯងជាទុក យើងតែងតែស្អប់មនុស្សណាដែលយើងមិនចូលចិត្តញាតិញោមត្រូវដឹងថាមនុស្សឬក៏វត្ថុដែលអាក្រក់ចំពោះយើងជាងគេគឺវត្ថុណាដែលយើងស្រឡាញ់ជាងគេ វត្ថុឬមនុស្សណាដែលយើងស្រឡាញ់ជាងគេវត្ថុឬមនុស្សនោះឯងនាំមកនូវសេចក្តីទុក្ខដល់យើងជាងគេឧទាហរណ៍កូនទៅកូនណាដែលយើងស្រឡាញ់ជាងគេវាងាប់ទៅយើងយំជាងគេរបស់ចោះរបស់ណាយើងស្រឡាញ់ជាងគេបាត់ទៅយើងស្ដាយជាងគេយើងកើតទុកជាងគេមែនឬមែនហ្នឹងយើងមិនដែលយំពីព្រោះមនុស្សដែលយើងស្អប់ងាប់ទេបើនរណាដែលយើងស្អប់ងាប់យើងយំដែរយំដែរ សាធុទៅឯងងាប់ប្រឡាស់ចឹងឯងហ្នឹងប៉ុន្តែមនុស្សណាដែលយើងស្រឡាញ់យំឬមិនយំនឹងហើយកុំភ្លេចថាអ្នកដែលធ្វើឲ្យយើងយំណាស់ណាដែលយើងស្រស្រឡាញ់នឹងឯងពេលមកតោជាយទេសោកោសេចក្តីសោកើតពីពុះស្រឡាញ់សេចក្តីសោកោជាយតោជាយទេប្រយ៉ាងសេចក្តីភ័យតក់ស្លុតក៏កើតអំពីរបស់ជាទីស្រស្រឡាញ់ដែរយល់ហើយដល់ទៅមគ្គនេះសួរមួយទៀតមិញថាអីណា និរោធសច្ចៈគឺព្រះនិព្វានណាកាន់បកខ្លីៗចឹងទៅហើយមគ្គសច្ចៈគឺអរិយមគ្គអង្គ8មានសមាទិដ្ឋិសមាសង្កប្បៈសមាវាចា សមាកម្មន្តៈសមាជីវៈសមាវាយាមៈសមាសតិសមាសមាធិនឹងគឺការគិតត្រូវត្រេះរិះត្រូវវាចាត្រូវសម្ដីត្រូវ ការងារត្រូវចិញ្ចឹមជីវិតត្រូវព្យាយាមត្រូវការរលឹកត្រូវ និង ការសង្កល់ចិត្តឲ្យនឹងត្រូវជាអរិយមគ្គអង្គ8ហើយមួយទៀត សួរមានសួរតែម្ដងទៅពាក្យថាបួសសាមណេរសងគុណម្ដាយបួសភិក្ខុសងគុណឪពុកតើពាក្យនេះពិតឬទេអញ្ចឹងអ្នកដែលងាប់ឪអស់ម៉ែអស់ហើយបួសមានន័យថាអត់សងបានទេចឹងណាតាមពិតបួសមិនមែនបួសសងគុណទេពេលដែលបួសយើងសូត្រជាមួយឧបជាថាសัพពតុខនិសារណៈនិព្វានៈសច្ឆេករណថាយៈ អិមង្កាសាវង្កហេត្វាពពេជេធម្មំបន្ទេអនុកម្មបង្ឧបាតិយៈមិនសូវចឹងណាហ្នឹងសព្ទទុក្ខនេះសរណនិពាននេះសច្ចៈករណថាយៈយើងបានសុំថាអិមង្កាសាវង្កហេត្វាមុនដំបូងយើងយកសម្ពុតកាសាវៈទៅបុគ្គលឲ្យព្រះឧបជាដោយសូថាសូមលោកម្ចាស់នឹងមេត្តាទទួលយក នៅសម្ពុត កាសាយៈរបស់ខ្ញុំ ហើយបបអ៊ីម៉ាំកាសាវ៉ាន់ក៏ហេតុថាបបពាជេថាសូមលោកម្ចាស់បំពោះខ្ញុំដើម្បីឲ្យខ្ញុំធ្វើទៅទីបំផុតនៃទុក្ខហើយឲ្យដល់នៅព្រះនិព្វានសពតុខនិសរណៈដើម្បីរលាស់ខ្លួន រលាស់ខ្លួន ចេញអំពីសេចក្តីទុក្ខសច្ចៈករណៈថាយៈដើម្បីធ្វើឲ្យជាច្បាស់នៅព្រះនិព្វាន ដល់សូត្រចឹងបានលោកបំពោះឲ្យបើថាខ្ញុំបួសនេះដើម្បីសងគុណម៉ែបួសនេះដើម្បីសងគុណឪលោកអត់បំពោះឲ្យទេប៉ុន្តែក្រោយពេលដែលយើងបួសហើយយើងបានធ្វើល្អហើយរបៀបនៃការសងគុណមេដាបិតាគឺយ៉ាងនេះព្រះសម្មាសម្ពុទ្ធសម្ដែងថាបុត្រទាំងឡាយណាដែលធ្វើការសងគុណមេដាបិតាឧទាហរណ៍ថា ដោយកម្លាំង លើកម្ដាយដាក់ស្មាខាងស្ដាំលើកឪពុកដាក់ស្មាខាងឆ្វេងហើយលីទៅអស់100ឆ្នាំសូម្បីមេដាបេដានោះបន្ទោបងមូតលមួកដាក់លើស្មាក៏មិនត្អូញត្អែយ៉ាងនេះហើយក៏ប្រពុតមិនឲ្យឈ្មោះថា ជាការតបដោយប្រពៃឡើយលុះតែបុតណា ធ្វើឲ្យមេដាបេដាមិនតន់មានសទ្ធាឲ្យជាអ្នកមានសទ្ធាមិនតន់មានសិលឲ្យជាអ្នកមានសិលមិនតន់មានចាគៈឲ្យជាអ្នកមានចាគៈមិនតន់មានបញ្ញាឲ្យជាអ្នកមានបញ្ញា បត់នោះហើយតថាគតហៅទេថាជាការតបដល់ប្រវេអញ្ចឹងការតបមេដាបិតាមិនមែនចំពោះតែការបួសទេសំបីតែក្រហោះក៏អាចធ្វើបានប៉ុន្តែគ្រាន់ថាចំណុចនេះ ប្រសងមានសិទ្ធធ្វើបានជាងក្រហោះយល់ទេនឹងដូចដឹកនាំម៉ែឪមិនតាន់មានសិលឲ្យមានសិលក្រហោះងាយដឹកទេបើបួសមានផ្លូវជាងមែនមិនអត់មែនមួយសោះហ៎ ម៉ែឪមិនមានសទ្ធាធ្វើឲ្យម៉ែឪមានសទ្ធាកូនជាកំហុសមិនងាយធ្វើទេមែនមិនមែនតែពីរបីគ្រាប់យ៉ាងហ៎ហ្នឹងហើយអញ្ចឹងគេអាចហៅថាបួសសងគុណម៉ែឪក៏ថាត្រូវដែរគឺត្រូវត្រង់ចំណុចនេះ គឺត្រង់ថាលោកអាចធ្វើមេដាបេដាដែលមិនធ្លាប់មានសទ្ធាឲ្យជាអ្នកមានសទ្ធា មិនតន់មានសិលឲ្យមេដាបេដាមានសិលម៉ែឪមិនតន់ចេះធ្វើទានឲ្យម៉ែឪចេះធ្វើទាន ម៉ែឪមិនតាន់មានបញ្ញាមិនតាន់ចេះស្ដាប់ធម៌ឲ្យគាត់ស្ដាប់ធម៌មានបញ្ញាអញ្ចឹងប្រសងមានមានឱកាសធ្វើបានច្រើនទៀតអញ្ចឹងពាក្យដែលថាបួសសងគុណម៉ែឪក៏ត្រូវត្រង់ចំណុចនេះណាហើយពុទ្ធបរិស័ទដែលមានអូនេះសំណួរនេះអត់តាន់ចប់ផងមិញហ៎ត្រូវជាសញ្ញាតិ ព្រះនាងសរិមហាមយាប្រកោតតមីព្រះនាងពំពាប្របាទសុពពុទ្ធនិងព្រះអង្គទេវតតត្រូវជាសាច់ញាតិវងអ្វីខ្លះនឹងពុទ្ធជាម្ចាស់ស្រិមហាមយាជាមេដាព្រះនាងកោតមីជាប្រមេតឆាមេតឆាគឺមីងណាម្ដាយមីងណាហើយព្រះនាងពំពាជាជីដូនមួយហ្នឹងហើយដល់ប្របាទសុពពុទ្ធត្រូវជាពុកមីហើយដល់ព្រះអង្គទេវតតត្រូវជាជីដូនមួយផងបងថ្លៃទៀត យល់ទេយល់អត់ហើយពុទ្ធបរិស័ទមានជំនឿលើពុទ្ធសាសនាមានទានសិលសមាធិបញ្ញាតើយកមួយណាធំជាដំបូងផ្ដើមដំបូងឡើយគឺទានណារៀនធ្វើទានដំបូងឡើយសំបីព្រះសម្មាសម្ពុទ្ធសន្សំបារមីព្រះអង្គយកទានមុនគេទានបារមីរួចមកបានសីលបារមីរួចនៃខមបារមីចឹងទៅណា ហើយមួយទៀតនេះ នៅឃុំត្រាស្រុកសំរោងខេត្តតកែវមានចម្ងល់ថាតើកូនចៅបាន ធ្វើបុណ្យតក្កណានុប្រទានបច្ច័យ4ធ្វើជូនឪពុកឲ្យប្រគល់កាយថ្វាយខ្លួនក្នុងក្នុងនោះឪពុកក៏ព្រមធ្វើទៅតាម សំណូមពររបស់កូនចៅដល់ពេលកូនធ្វើរួចកូនកូន បានរៀបចំបាយទឹកនំចំណីឲ្យឪពុកទៅវត្តថ្ងៃ8ក្តី ថ្ងៃពេញបូរមី ខែដាច់ក្តីក៏គាត់អត់បានទៅទាំងអស់ដូច្នោះចំណែកខាងកូនកូនដែលបានរៀបចំបាយទឹកគ្រឿងសក្ការៈឲ្យគាត់ទៅវត្តកូនបានទទួលបុណ្យកុសលដែរឬអត់រីឯចំណែកខាងឪពុករបស់ខ្ញុំវិញ មានឈ្មោះថាអបាសកតាមកលងពុទ្ធសាសនាឬទេបើគាត់បានប្រគល់កាយថ្វាយខ្លួនដែរមួយទៀតដូចជារូបខ្ញុំមកណាបានកូន ខ្វះធនធានមិនបានធ្វើបន់បច្ច័យ4ឲ្យតែកូនបានរៀបចំបាយនំចំណីញីផ្កាថ្វាយដល់បរតនត្រ័យរៀងរាល់សិលតើខ្ញុំកាលណាមានឈ្មោះថាបាសក់ឬយ៉ាងណាអីសួរអីក៏ក្បោះក្បាយវិញនឹងនិយាយរួមទៅចេតនាល្អឲ្យតែជាចេតនាល្អរឿងប៉ុនគេមិនសំដៅលើទ្រព្យសម្បត្តិទេ កង្កែបស្ដាប់ធัวនៅខាងក្រោយនាយកង្វៀលគោទៅច្រត់ទប់ខ្លួនទៅចំក្បាលឯនោះខំស្ដាប់ងាប់ទៅកើតទេវបុត្រអត់ទាំងបាលចូលលុយ500ទេសនាព្រះអង្គផងអញ្ចឹងបនសំដៅនៅលើចិត្តញាតិញោមមិនមានលុយទៅវត្តឃើញវត្តមានសម្រាមកាន់បោះបោះបនណាអ្នកទៅចូលបនមែនទៅដល់ពង្រាយសម្រាមក្នុងវត្តបាបទេអើយ យល់ហ្នឹងហើយហើយអ្នកខ្លះហ្នឹងត្អូញដូចថាទៅវត្តចឹងទៅជួយលាងចានលាងអីគេមិនជួយអីចឹងខឹងមើលបានតែស៊ីស៊ីទៅដេកលាងតែអញគេຕົកបនឲ្យត្រូវអទៅណាអទៅអានឹងហៅថាវិយាវិជ្ជវិយៈបនអត់អស់លុយមរៀលប៉ុន្តែបននោះញាតញោមកើតជាតិណាណាសបោអ្នកបំរើលេងនិយាយអានឹងពីព្រោះយើងបំរើលោកបំរើបុគ្គលដែលគួរបំរើយើងសន្សំទុកមានពួយបំរើស្រាប់ ចឹងហើយយើងចិត្តតែចំណែនគេអាអ្នកស៊ីដេកហ្នឹងថ្ងៃក្រោយបំរើយើងទេយើងមិនបន់ឲ្យគេមកបំរើយើងទេប៉ុន្តែគាត់នឹងមិនមានពូជអ្នកបំរើ ទេ ជាតិណាណាធ្វើតែខ្លួនឯងរហូតគ្មានអ្នកណាបំរើគាត់ទេព្រោះគាត់អត់បានធ្វើពូជបំរើឲ្យគេយល់ទេបានតែកន្លែងខ្លាញ់អីអត់ដឹងទៀតកន្លែងនេះកន្លែងខ្លាញ់កន្លែងលាងចានបលាក់ដៃហ្នឹងហើយ ហ្នឹងហើយកុំចំណែនគេគេទុកបន់ឲ្យយើងអានេះដូចថាយើងទៅចាប់ត្រីអញ្ចឹងបើថាគេមិនចាប់ត្រីនៅលើយើងទាំងអស់របៀបអញ្ចឹងណាហ្នឹងទៅកើបយកមាសគេមិនកើបមាសហ្នឹងនៅលើយើងទាំងអស់បន់ដែលត្រូវកើតបើយើងយល់ថានឹងជាបន់យើងមិនចំណែនគេទេហ្នឹងហើយយល់ហ្នឹងហើយបានគេមិនធ្វើដូចក្នុងក្រុមគ្រួសារអញ្ចឹងកូនចៅខ្លះចំណែនគ្នា ចំណែនគ្នាមិនសូវមើលម៉ែមើលឪហើយចំណែនគ្នាធ្វើវាមានមិនសូវមកចិត្តម៉ែឪវាមិនសូវធ្វើអីសោះក្នុងផ្ទះកុំឆោតពេលដែលបងប្អូនបង្កើតរបស់យើងគេមិនព្រមធ្វើសេចក្តីល្អនោះហើយជាឱកាសដែលយើងធ្វើមនុស្សល្អក្នុងក្រុមគ្រួសារយើងនឹងទៅជាមនុស្សលេចធ្លោតែឯងនៅក្នុងក្រុមគ្រួសារណាបើសិនជាគេធ្វើល្អអស់ហើយយើងពិបាកធ្វើជាមនុស្សល្អណាមែនទេឧទាហរណ៍ថាបងប្អូន5នាក់ សិតតែខ្ជិលស្រីស្រីផ្សេងសិតខ្ជិលហើយយើងពៅគេមែនកូនស្រីពៅគេអសាអើយអសាគង់ទេវតាមើលឃើញក៏ម៉ែឲ្យដឹងហើយកពៅអញអសាហ្នឹងមីបងបងខ្ជិលនោះខ្ជិលគង់តែគេឃើញទេហ្នឹងហ่าត្រូវហ่าមនុស្សយើងចេះតែចំណែនគេរឿងអាធ្វើល្អហ្នឹងអញ្ចឹងបើគេមិនបានធ្វើល្អគឺជាឱកាសដែលយើងបង្ហាញគេថាយើងជាមនុស្សល្អយល់ អញម៉ោងម៉ែនេះជិត10ហើយអីត្រូវទៅមុខទៀតផងអាត្មានេះហ្នឹងហើយហើយនេះសំណួរនេះមិនអានទៅមុខទៀតទេប៉ុន្តែគ្រាន់ថាអឺដូចថាអត់លុយអត់បានទៅខ្លួនឯងអីអីថាសំខាន់នៅលើចិត្តចិត្តរបស់យើងណាចិត្តរបស់យើងជ្រះថ្លាយ៉ាងណាអានឹងបនបានប៉ុណ្ណឹងសួរមកចឹង ជាអាចារ្យខ្លះថាផ្សាយទិសផលបុណ្យហ្នឹងចំពោះដុំដងញាណខណ្ឌថាដុំដងញាណខណ្ឌហ្នឹងខុសឬត្រូវសូមព្រះអង្គជួយហ្នឹងវិញ្ញាណខណ្ឌណាមានដុំហ៎មានដុំហោះបុកគ្នាងាប់ហ្នឹងហើយប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យឧទ្ទិសថាអ៊ីទាំងវោញាតិណੰហោតសុខេតាហន្តិញាតា យ៉ាទាននេះចូលមានដល់ញាតទាំងឡាយចូលញាតទាំងឡាយរបស់ខ្ញុំនឹងបានដល់នៅសេចក្តីសុខចុះហេតុអីបានជាព្រះអង្គឲ្យទៅចំពោះញាតមានរឿងរឿងវែងទេណាវាខ្លីខ្លីចាជានុសោនៃព្រាមសួរព្រះអង្គថាអញ្ចេះបបិទ្ធព្រះអង្គដែលចម្រើនតើគេធ្វើបុណ្យឧទ្ទិសទៅសុទ្ធតែបានដល់អត់ឲ្យតែធ្វើទៅនឹងបានដល់អត់ព្រះអង្គថាដល់ខ្លះអត់ខ្លះដល់តាមឋានៈដែលគួរដល់មិនដល់តាមអឋានៈដែលជាឋានៈមិនគួរដល់ ត្រង់ថាបើធ្វើអ្នកដែលស្លាប់ទៅយើងឧទ្ទិសទៅនឹងទៅកើតជានរកវាជ្រៅពេកអត់ដឹងទេ ទៅកើតជាអសុរកាយអត់ដឹងទេ ទៅកើតជាដេរិឆានក៏អត់ដឹងដែរទៅកើតជាមនុស្សមនុស្សស៊ីបាយអត់ស៊ីបន់ទេក៏អត់ដឹងទេទៅកើតទេវតាខ្ពស់ខ្ពស់អាល័យទៅម្នាក់ម្នាក់មានប្រពន្ធ1000នោះគេមិនបានអាល័យមកអនុមោទនាបន់ពីយើងទេ ដល់តែអ្នកណាដែលស្លាប់ទៅនឹងមានបាបខ្លះបុណ្យខ្លះល្មមបដិសន្ធិជាបរតទៅវិជីវកៈប្រែតអ្នកនោះទៅមកទទួលបន់ពីយើងបានហើយព្រាមសួរតទៀតចុះបើឧទាហរណ៍ថាយើងឧទ្ទិសចំពោះនរណាម្នាក់អ្នកនឹងអត់បានមកទទួលចុះបន់យើងទៅណាប្រងថាបើអ្នកនឹងមិនបានទទួលញាតដតីទៀតញាតដតីទៀតអ្នកណាក៏ដោយស្លាប់យូរហើយដឹងខ្លួនថាជាញាតរបស់យើងគឺតែងសម្លឹងមើលញាតណាធ្វើបន់ឲ្យ ចឹងពាក្យដែលថាយើងឧទ្ទិសចំពោះញាតិអ្នកណាក៏ដោយឲ្យទៅជាប់សាច់ឈាមយើងគឺថាមកហ្នឹងហើយហើយព្រាមនឹងសួរទៀតចុះបើញាតិនឹងអត់បានទទួលទៀតបុណ្យនឹងទៅណាព្រះអង្គថាមិនដែលមានទេក្នុងសង្សារវដ្តនេះដែលថាអ្នកណាគ្មានញាតិដែលត្រូវកើតកន្លែងនោះគ្មានទេយើងមើលដូចញាតិប្របាទពឹមពិសាមិនមែនក្នុងផែនដីនេះទេតាំងពី92